មជាបង្កាប់មនុស្សឲ្យរស់លើផែនដីបង្កើតអំពើល្អឲ្យ ប្រព្រឹត្តតាមវិន័យអប់រំនៃញយធម៌ដល់ជនទាំងប្រុសស្រីបែងចែកសនឹងខ្មៅតាមខួរយុវវ័យជីវិតពិតមិនច្បាស់បោះប្រឹងគឺប្រឹងណាស់កុំគួរនឹងការសំដែងប្រយ័ត្នរងភាពអាម៉ាស់យើងមើលពីខ្សែជីវិតកម្មមេដល់បញ្ច្រាស់ផលសាងបុណ្យកុសលជីវិតខិតវៃចំណាស់ជីវិតនេះវាខ្លីខ្ញុំសូមអធិប្បាយអធិដ្ឋានទៅដល់ព្រះសូមឲ្យផុតទុកទាំងឡាយអ្វីដែលខ្ញុំសាងតាំងពីតិចមកដល់ថ្ងៃសម្បូរជាដល់ពុទ្ធរូបដែលកូន បែនសូមជម្រាបថាមិនស្លាប់ទោះបីជីវិតនេះយើងយូរកាន់តែយ៉ាប់សូមអ្នកកុំចាញ់បើគេទៀលឲ្យងាប់ឆាប់សមាធិចម្រើនព្រះកាយសូមបល័យសង្កស័កកលែងមកខ្លួនឯងទៅនៅ ចំណុចណាវិនិច្ឆ័យរកតម្លៃចាំឲ្យគេអុកត្រាសួរថារាល់ថ្ងៃយើងធ្វើអ្វីខ្លះបានផលដល់ជីវិតដែលយើងចង់បដូរផ្លាស់នេះជាជីវិតដែលចង់ឲ្យអ្នកយល់ចង់ឲ្យអ្នកស្បាយពីចំណោទ ប្រែស្វែងរកទីដែលច្បាស់ជីវិតធ្លាប់តែក្ររស់លើកំណត់កម្មរៀនប្រែចង្ហុកបេះដូងដែលប្រេះស្រាំខំតាមបន្តវាយកុំភ្លេចខ្មាំងដែលបាំងយកចេញលេភីជីវិតដែលយើងច្បាំងជីវិតនេះលោកបាចង់ឲ្យយើងរៀនស្វែងយល់រៀនបំលែងសម័យកាលនៃជីវិតឲ្យដល់គល់ចូលថ្លឹងវាឲ្យស្មើនឹងទុកនឹងលែងសល់រៀនយល់ពីជីវិតនោះអ្នកនឹងបានផលជីវិតនេះលោកបាចង់ឲ្យយើងរៀនស្វែងយល់រៀនបំលែងសម័យកាលនៃជីវិតឲ្យដល់គល់ចូលថ្លឹងវាឲ្យស្មើនឹងទុកនឹងលែងសល់រៀនយល់ពីជីវិតនោះអ្នកនឹង ដាច់ស្រឡះមិនដាច់កន្ទុយភ្នែកក៏នៅតែមានប៉ះសេចក្តីអន្តរាយដែលរាំងនៅមុខថ្ងាសវាចង់ឲ្យយើងយល់តែគ្មានអ្នកណាដាស់តែថាគុណនៃជីវិតគ្មានលំនឹងមិនលំអិតពេលខ្លះពិបាករស់តែអារម្មណ៍នៅតែដិតចាក់ខុសទាំងទ្វេស្រ័យបញ្ជាក់ថាគេផិតប្រើនៅមនោកតេមកបបប្រានៅធៀបពិតអ្នកចាំនៅតែថាព្រោះតែយើងនៅក្រោមដៃអ្នកខ្លះខំរើបំរាប់ពីសំណាញ់ដែលគេវាយតែទៅមិនរួចព្រោះជីវិតនេះមានតម្លៃខំតស៊ូតាំងពីក្មេងក៏នៅតែអត់ន័យរួមមួយជីវិត ធ្វើរឿងឡប់សតិរៀនខាងតៃបញ្ចូលគំនិតពិតបើស្លាប់ក៏គេស្ដាយគេຕົកយ៉ាងជានិមិត្តចេញមកភ្លាមមិនចង់ឲ្យគេស្គាល់មិន កានសត្វរមួតដោយបង្អែមមិត្តប្រភេទនេះខ្ញុំជួបគឺច្រើនណាស់មិនចង់អធិប្បាយពីមិត្តបលាំងកាជីវិតនេះវាខ្លីមិនអាចនឹងបានយូរប្រើចិត្តឲ្យស្រាល